តអើយត្រីសរូបល្អស័ក្តិសមនឹងប្រានសំដីកលយានពីរំរកគ្មានទេថ្លៃដំណើរសែនសំសំអើយនឹងអាវដៃខ្លីសូមពៅប្រណីប្រាប់មុខស្រីបានឬទេ ពិតជាត្រូវ ត្រូវណាស់គ្មានទួងចិត្តទេ ដាច់ចោលខ្ញុំហើយលោកអើយខំប្រឹងដើរតាម មេម៉ាយកូន5ឲ្យខ្ញុំមានស្នេហ៍មិនដឹងទៅ កុំលងដូចខ្ញុំកុំអីមេម៉ាយមេព្រើអន់ទូម្ដងទៅបងសូមលាត្រីសិនហើយ តអើយស្រីសរូបល្អស័ក្តិសមនឹងប្រានសំដីកលយានពីរំរកគ្មានទេថ្លៃដំណើរសែនសំសំអើយនឹងអាវដៃខ្លីសូមពៅប្រណីប្រាប់ឈ្មោះស្រីបានឬទេ ពិតជាត្រូវត្រូវណាស់គ្មានទួងចិត្តទេ ដាច់យល់ខ្ញុំហើយលោកអើយខំប្រឹងដើរតាមមេម៉ាយកូន5ឲ្យខ្ញុំហ៊ានស្នេហ៍មិនដឹងទៅកំឡងដូចខ្ញុំ សុំអីមេម៉ាយមេព្រើអន់ទូម្ដងទៅបងសូមលាត្រីសិនហើយ